តាមគេថា ជាឈ្មោះស្រស់ស្រីធ្វើឲ្យកាវៃជាប់ញ័រចិនដាកាវៃអភូពជាប់ចិត្តប្រាថ្នាទៀតមកសំថាផ្ដាច់មួយមរណាស្នេហ៍នឹងស្រីបងសូមរំទួសួរ